ំព្យូទ័រនេះពុកឯងទិញឲ្យតែកូនកលទេព្រោះឯងនេះរៀនមិនប្រកែរៀនបហិនតលុយគ្មានប្រយោជន៍ទោះជាខំរៀនយ៉ាងណាក៏នៅតែល្ងងល្ងងល្ងងអត់អីទេពុកខ្ញុំអត់ចង់ប្រើរបស់នេះទេអឺខ្ញុំក៏សប្បាយចិត្តដែរនៅពេលដែលឃើញបងកលមានរបស់ល្អប្រើ យើងប្រាប់ឯងឲ្យហើយណាឯងហាមចំណែនប្អូនដាច់ខាតបើដឹងថាឯងចំណែនណាឯងច្បាស់ជាមិនរួចខ្លួនទេបាទម៉ែ ធ្វើរយៈនេះដាក់នោះខុយដាក់នេះខុយរោគស៊ីអីក៏ទៅមិនរួចសោះមិនដឹងថាមកពីអីខ្ញុំគិតច្រើនពីឯងការរកស៊ីគឺអញ្ចឹងហើយម្ដងខាតម្ដងចំណេញហើយរកស៊ីខ្លាចជាបែបនេះតាំងពីមានកំណត់តែកូននេះមុនពេលទងន់រកស៊ីក៏ចំណេញដែរ ការងារកាត់កប់មិនដែលទាស់ចិត្តតែចាប់ផ្ដើមទម្ងន់ភ្លាមមុខរបររស់ស៊ីរបស់ខ្ញុំធ្លាក់បន្តិចម្ដងបន្តិចម្ដងចុះឥឡូវនេះអញចង់ជប់រកស៊ីត្រឹមនឹងមែនមិនដឹងទេខ្ញុំគិតថាប្រអាប់រយៈសិនចាំគិតគ្នាតាមក្រោយទៀតមើលទៅដៃក៏ខាតដៃក៏លងអីក៏អត់ដែរបើខ្ញុំនៅតែបន្តទៀត ខ្លាចអស់ទាំងជីវិតផងក៏មិនដឹងកំណើតកូននេះចង់បំផ្លាញមកឲ្យរលំខានគ្មានចម្រងចម្រើនបន្តិចសោះខ្ញុំចិត្តសម្រាលហើយបើបានឯងនៅផ្ទះជាមួយអញ្ចឹងក៏ល្អមួយយ៉ាងដែរគ្រាន់ពេលចិត្តសម្រាលមានគ្នានៅក្បែរព្រោះមួយរយៈនេះឯងចេញទៅរកស៊ីនៅតាមខេត្តណាបារម្ភពីឯងណាគិតពីខ្លួនឯងទៀត ឯងឈប់រវល់ទៅឥឡូវខ្ញុំនៅផ្ទះឯតាឯងនឹងលែងពិបាកដូចមុនចាំពេលកូននេះកើតមករឿងដៃរឿងជើងបន្តិចខ្ញុំនឹងទៅរកស៊ីបន្តទៀតមិនដឹងថាមានរឿងអីសោះបានជាវាចេះតែជួបរឿងសោយទួនទួនគ្នាបែបនេះសង្ឃឹមថាកូននេះកើតឡើងនឹងអាចប្រសើរជាងមុន ចង្រៃតាំងពីចាប់កំណើតមកនៅជាមួយយើងហើយនាំតែរឿងសុយមិនឈប់កូនអីក៏យ៉ាងហ្នឹង Yeah. ស៊ីខាតតែឯងចង់រត់ចោលយើងហីហើយជពាក់គេច្រើនទៀតពេលដែលរកស៊ីហ៊ុនជាមួយយើងឯងបានស្បត់ស្បាយមិនខ្លះទោះបីតែថ្ងៃក្រោយកើតរឿងអីក៏ដោយក៏មិនរត់ចោលគ្នាប្រាក់កណ្ដាប់ឡើយដែរយើងមិនបានក្បត់ជាមួយនរណាទេមុនពេលដែលយើងប៉ះរោស៊ីយើងក៏បានប្រាប់ឯងដែរថាយើងនេះនឹងសុំផ្អាកមួយរយៈពេលសិនដើម្បីទៅរកលុយ មកសងបំណុលគេដែលខាតនេះចាឯងវិញបែកពីយើងទៅឯងបានធ្វើស្អីខ្លះដើម្បីការរកស៊ីរបស់យើងបានទៅមុខគ្មានអាណាចង់ឲ្យវាខាតទេតែឯងចង់ធ្វើស៊ីយើងប្រាក់កណ្ដាលផ្លូវឯងលួចទៅរកស៊ីមកកន្លែងទៀតចង់ចំណេញច្រើនម្នាក់ឯងចង់ក្រោយក៏អស់គ្រប់យ៉ាងទៅ ហើយរកលេសមកដោះសារម៉េចចង់ដោះដៃការរកស៊ីដាក់ភិហ៊ុនជាមួយគ្នាដែលខាតទៅនេះមានបំណុលច្រើនឆ្លើយថាមិនពិតទេយើងចង់រកស៊ីមួយទៀតតើមានរៀបពាក់ព័ន្ធជាមួយឯងយើងមិនបានទុកឯងឲ្យសំឡងគេម្នាក់ឯងអាណាបើយើងចង់រត់មែនយើងរត់យូរហើយមិនមែនមកដោះស្រាយជាមួយឯងលើកមុនម្ដងទេ នេះលុយជាចំណែករបស់ខ្ញុំដែលប្រមូលពីម៉ួយឯងយកមកប្រាប់យើងទៅអីយើងខ្លាចខ្លាចថាឯងនេះវាមិនដឹងពេលដែលត្រូវសងគេម្នាក់ពាក់កណ្ដាលហើយអាលុយនេះគឺជាចំណែករបស់យើងដែលយកទៅសងគេយើងមិនទាន់មានលុយទេហើយប្រពន្ធយើងក៏កូនចៃទៀត យើងត្រូវការលុយមកមើលប្រពន្ធយើងសិនយើងមិនបានបខំឯងទេតែឯងក៏ត្រូវចាំខ្លួនឯងដែរថាយើងមិនអាចទុកឲ្យឯងលួចសងំសុកតែម្នាក់ឯងបានហើយហើយយើងក៏មិនទុកឲ្យឯងនៅស្ងៀមធ្វើដូចមិនដឹងរឿងនោះទេរីឯលុយកាក់ ទាំងប្រមាណណាយើងក៏បានចែកស្មើគ្នារួចហើយចឹងហើយពេលដែលខាត់បំណុលយើងក៏ត្រូវចែកឲ្យឯងពាក់កណ្ដាលដែរតោះ ឃើញទេរឿងមិនចេះចប់រឿងនៅកន្លែងរកស៊ីហើយនៅពួកវាតាមរងរឿងដល់ផ្ទះទៀតសុយរាប់ផ្លេចហើយទាំងមកដល់ផ្ទះមានរឿងតែព្រឹកទាំងល្ងាចទៀតអញឈប់និយាយសិនទៅបានអត់កូននៅកំពុងតែយំផងឲ្យវាយំទៅយំទៅងាប់ក៏បានដែរឲ្យវាផុតគ្រោះចង្រៃក្នុងផ្ទះកើតមកគ្មានលៀបសំណាងទេទេនាំតែគ្រោះចង្រៃនាំតែសយអាកូនដល់ធានកើតមកនាំតែបំផ្លាញ ម៉ែឪរស់ស៊ីមិនទៅមុខទេមានតែចប់បំណុលគេថែមទៀតទោះបីជាឯងថ្ងៃក្រោយធំឡើងក៏យើងសុំស្បត់ថាយើងនឹងស្អប់ឯងមិនហើយឯងជាកូនយើងទេអាកូនចង្រៃកើតមកធ្វើម៉ែអស់អស់ពីខ្លួនជួបតែរឿងក្តៅក្រហាយមិនចេះចប់បើសិនជាឯងកើតមកធ្វើឲ្យម៉ែឪហិនហត់បែបហ្នឹងណាចែកកើតមកធ្វើអីមិនទៅវិញទៅទៅរកឯងវិញទៅបានហើយ ឯងប្រឹងនិយាយនេះបានអីមកវិញព្រោះតែវាម្នាក់គាត់ទៅធ្វើយើងនេះធ្លាក់ខ្លួនក្នុងរយៈពេលខ្លីអាកូនជូរៃយើងនឹងស្អប់ឯងព្រោះឯងជាកូនដ៏អត់ធានភាពចម្រើននៃអ្នកទាំងអស់ឯងនេះកាត់មកធ្វើឲ្យពុកឯងមុខរបររលាអស់ហើយ នៅយំមកយប់មកយប់នេះយើងមិនបានដេកពួតអីទៀតឈឹងណាយំដល់ណាគិតទៅឯងនេះធ្វើបាបម៉ែឪដល់ហើយកូនតែឯងនេះសំតកាត់មកធ្វើជាកូនអ្នកសំទៀនទេបានវាសំមកឯងតើវាគ្មាននាំចង្រៃដល់អ្នកណាទៀតឈប់យប់នេះឈប់នេះឈប់នេះឯងយប់ដល់ណាហ៎ លាយ៉ាងម៉េចបាននិយាយធ្វើអាចារ្យបាយអស់អញ្ចឹងអាពុតឯនេះក្បាលឯនេះប្រាប់ប្រមាណដល់នៅមិនចេះស្ដាប់សោះអានេះរឿងណាយើងប្រាប់ឯងហើយថាកុំឲ្យមកលេងនៅកន្លែងហ្នឹងពុកសុំតពុកខ្ញុំខ្ញុំឈប់មកលេងកន្លែងនេះទៀតហើយពុកកុំវាយខ្ញុំអីខ្ញុំខ្លាចហើយពុកខ្លាចអីខ្លាចតោះតែអស់ចានទី3ចឹងមិនឯងចេះខ្លាចអាពុតអាកូនក្រអធាន ឯងនេះចង្រៃតាវានៅក្នុងពោះដល់កើតមកយើងណាដាក់ឯងដឹងដៃឯងម្ដងហេមកនេះពូពូពូខ្វាញ់យកពូពូពូខ្វាញ់យកពូពូបានឯងពូកុំកុំព្រួយឯងពូអត់ទេយើងដែរស្រាប់យើងជួយឯងខាងណាឃើញមកឯងរងថ្ងៃនេះជីវិតយើងណា អាប់អួរទៅមុខក៏មិនរួចរកស៊ីក៏មិនចំណេញដែរមិនធំស្រួលបួលផងចេះមកបំផ្លាញម៉ែឲ្យទៀតហើយអញចេះស្រ័យហីអញស្រ័យទៅអញស្រ័យទៀតទៅបងបងមិនជួយបងយើងដាក់ឲ្យមកបងទៀតបងបានទេបងបងដល់ធៀបបងគុំអីបងយើងទៅវាយកូនដល់ធៀបនេះឲ្យមកគឺចុះវា ឯងឈប់យំអត់ឯងឆឹងឯងកុំស្អីយើងលឺទៀតកុំអោយយើងលឺសំបីតែសំលេងឯងមិនតិចសោះពីកាត់ស្អីទៀតហើយហ៎បាយចាននេះវារត់លេងចានឲ្យបាយទៀតណានឹងហើយហាមហើយហាមទៀតយើងប្រាប់ឯងហើយថាកុំអោយមករត់លេងនេះនេះបាយចានអស់លីង វាអត់មានស្ដាប់យើងអីបន្តិចទេឯងឥឡូវនេះសម្បើមដៃណាឯងនេះកាន់តែធំកាន់តែសម្បើមដៃឯងនេះប្រាប់មិនដែលស្ដាប់ទេប្រាប់កុំឲ្យធ្វើអីកុំធ្វើហ្នឹងថ្ងៃក្រោយបើឯងនៅធ្វើទៀតប្រចាំណាបាទបាទម៉ែយ៉ាឯងយើងនិយាយជាមួយអត់មកមកយើងទៀតណាយ៉ាគាត់ឯងស្ដីឲ្យវាតិចតួច មួយភ្នែកវាមួយភ្នែកវាសម្លក់យើងនេះចង់ជ្រុះខោភ្នែកហើយឯងថ្ងៃក្រោយឲ្យធ្វើទៀតយើងឲ្យពុកឯងនេះវាយឲ្យបាច់ក្នុងតែម្ដង រៀបសំណាងឲ្យពុករហូតចាំពេលកូនធំឡើងពុកឲ្យកូនចូលរៀនឲ្យបានពងពោះកូនចង់បានអីក៏ពុកឲ្យកូនដែរឲ្យតែកូនឆាប់ធំកូនឯងជាកូននាំលៀបឲ្យពុកនាំទ្របចូលផ្ទះឲ្យពុករហូតរស់ស៊ីជាមួយឲ្យឯងកាក់កបទេត្រូវឯងកាក់កបខ្លាំងណាស់ ខ្ញុំជឿថាកូនយើងនេះប្រហែលជានាំលៀបសំណាងឲ្យយើងឯងវាចៃដន្យណាស់តាំងពីមានកូនពៅនៅក្នុងផ្ទះយើងមកមុខរបររបស់ខ្ញុំ គឺឡើងរហូតមិនដែលធ្លាប់ដូចកាលពីមុនទេអញ្ចឹងបានន័យថាកូនរបស់យើងនេះជាកូននាំទ្រពហើយនាំភាពរីចម្រើនចូលក្នុងផ្ទះចាប់ពេលកូនយើងបានមួយខែខ្ញុំគិតថានាំកូនយើងទៅចេញខែនៅវត្ត ទៅសុំសេចក្តីសុខពីលោកតាហ្នឹងហើយនឹងជួយកូនយើងឲ្យបានឆ្លាតវៃនឹងនាំទ្រពចូលផ្ទះឲ្យបានច្រើនច្រើនហើយនឹងនាំឲ្យពុកឲ្យម៉ែរកស៊ីឲ្យបានកាក់កប់នោះណាឯងស៊ីមឡាក់ហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ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 ត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយពេលកូនកុលមកដល់ច្បាស់ជាភ្ញាក់ផ្អើល ព្រោះថារបស់ដែលគេស្រឡាញ់ហើយប្រាថ្នាយូរហើយបែរជាបានថ្ងៃនេះគេច្បាស់ជាពេញចិត្តខ្លាំងណាស់មែនទេពុកវាឯងនិយាយត្រូវកុលគឺជាកូនដែលខ្ញុំស្រឡាញ់ជាងគេព្រោះតែគេទើបយើងមានជីវិតសាជាថ្មីបែបនេះកូននេះជាកូននាំលៀបនាំសំណាងឲ្យយើង ហើយទៅស្មោះណាកូនយើងមកដល់ផ្ទះឯងបន្តិចទៀតគេមកដល់ហើយ រាល់ថ្ងៃតែថ្ងៃបន្តិចគឺមកដល់ហើយបន្តិចទៀតមកដល់ឥឡូវហើយនេះយ៉ាងម៉េចហ្នឹង ខ្ញុំដាក់ខ្ញុំទាំងពីរនាក់អញ្ចឹងពិតប្រកបហើយថ្ងៃនេះពុកនឹងមានកដោយកូនដែលកូនស្រឡាញ់វាយូរហើយនោះអីអូលោកធប់អូសាដល់ពុកពុកខ្ញុំស្រឡាញ់វាម៉ែខ្ញុំស្រឡាញ់វាណាខ្ញុំស្រឡាញ់វាអរគុណពុក កូនចាប់បើកមើលមើលស្រួលប្រើអត់សានពុកសុផៅពុកម៉ែចាំមើលខ្ញុំចេះលេងតិចតួចដែរតើដល់ពេលខ្ញុំប្រើវាហើយខ្ញុំទៅរៀនវាថែមទៀតម៉ែឮថាឯងចង់បានអញ្ចឹងហើយមិនដឹងធ្វើម៉េចក៏ឲ្យពុកឯងនេះ ទៅពឹងអ្នកស្គាល់ជួយទិញឲ្យកូនឯងហ្នឹងណាកុំព្យូទ័រនេះណាពុកឯងទិញឲ្យតែកូនកលទេព្រោះឯងនេះរៀនមិនប្រកែរៀនបហិនតលុយគ្មានប្រយោជន៍ទោះជាខំរៀនយ៉ាងណាក៏នៅតែល្ងងល្ងងល្ងងអត់អីទេពុក ខ្ញុំអត់ចង់ប្រើរបស់នេះទេអឺខ្ញុំក៏សប្បាយចិត្តដែរនៅពេលដែលឃើញបងកល មានរបស់ល្អប្រើណែយើង ប្រាប់ឯងឲ្យហើយណាឯងហាមចំណែនប្អូនដាច់ខាតបើដឹងថាឯងចំណែនណាឯងច្បាស់ជាមិនរួចខ្លួនទេបាទម៉ែ បាយឯម៉ែមើលតិចមើលហ្នឹង ហើយអីវ៉ាន់យកមកខុសទាំងអស់ពុតគឺខ្ញុំលើកតាម ដែលពុកប្រាប់ទៅពុកអវ៉ាន់ប្រភេទមួយមួយដែលពុកបានបញ្យល់កាលពីម្សិលមិញខ្ញុំមើលហើយក៏ធ្វើតាមពុកទៅពុក មិនមែនធ្វើខ້ອຍអត់ដឹងចឹងទេរីឯបានប៉ុណ្្នឹងសោះក៏ធ្វើឲ្យយើងមានបញ្ហាដល់យើងដែរនៅអីធ្វើការកើតទៀតអឺអញ្ចឹងចាំខ្ញុំលើកយកទៅដាក់កន្លែងដើមវិញក៏បានដែរពុកហេឯងគិតថាចង់លើកចេញលើកចូលតាមចិត្តឯងហ៎ចាឯងមានមើលនេះ ស្មោះនេះមកប្រហែលហើយឡានយើងត្រូវចេញស្មោះណាយើងត្រូវឯងមកជួយយើងមិនមែនឲ្យឯងមកធ្វើការយឺតឲ្យកាន់តែវាបានដល់យើងទេណែពួកឯងឆាប់ចេញមកលើកអីវ៉ាន់ក្នុងឡានហើយយកអីវ៉ាន់ដែលត្រូវយកមកដាក់ក្តិតឡានឲ្យលឿនព្រោះល្ងាចហើយសត្វយាមឲ្យពួកឯងនេះ រៀនក៏មិនកើតធ្វើការស្អីក៏មិនកើតដែរមិនដឹងជាថ្ងៃត្រូវធ្វើស្អីកើតទេ ត់ស្រីស្អាតមែនថ្ងៃនេះវយរកស្រីស្អាតមួយញ៉ាយគ្មានហ្មងហើយចង់បានប្រហែលអ្នកទៀតញ៉ាយតែមួយអាទិត្យមួយបាននេះនេះឲ្យប្រុងញ៉ាយម្នាក់ទៀតមែនយូរទៅនេះអត់នៅតែអត់ចឹងស្រីស្អាតយូរទៅសិតរបស់វាទាំងអស់ហើយហ្នឹងបើឲ្យអត់មានសមត្ថភាពញ៉ាយចាំយើងប្រាប់រាល់ថ្ងៃនេះយើងគ្រាន់តែអង្គុយហួចតន្តិច ចង់បានស្រីស្អាតម្នាក់មកអោបក៏បានដែរ ស៊ីបាន13ថ្ងៃគាត់អាចចង់ស៊ីបានយូរទេណៃយូរទេណៃខ្វល់ហើយរឿងស្រីព្រោះពេលនេះយើងមានលុយច្រើនស្រីកុំខ្វល់ដែរសម័យឥឡូវគឺលុយវាស៊ីមនុស្សមិនមែនមនុស្សស៊ីលុយទេហើយឡូវហ្នឹងហើយចុះកន្លែងចាស់មិនដែរមានស្រីស្អាតអង្គុយកំដរផឹកច្រើនច្រើនសឹងអី3ម្ដងទៅអី កុំទៅកន្លែងចាស់ចាស់ដដែលដដែលទេវាគ្មានអីល្អទេថ្ងៃនេះគេកោយើងចេញទៀតហើយក៏មិនដឹងចង់គ្នានេះមិនកើតធ្វើកុំភ័យកុំភ័យដូរកន្លែងថ្មីម្ដងព្រោះអីថ្ងៃហ្នឹងយើងដាក់អស់ម្ដាយពេលណាមួយអ្នកតែខ្ញុំស្រឡាញ់យើងអញ្ចឹងខ្ញុំចង់ធ្វើអីក៏បានដែរនេះបាត់ចាំពីកូនបើមានសញ្ញាមែនចង់បានអីបាននឹងអត់ចេះខ្វះលុយក៏ស្រួលចាយទៀតលុយហ៎ មិនមែនសម្បូរចាយគ្រប់ពេលណានេះមកយើងវាឆ្លាតដែរតោះចំណានអញនិយាយប្រញាប់ទៅអូយចិត្តយប់ហើយកុំឲ្យដល់យប់តាន់ ដឹងថាខ្ញុំទុកលុយក្នុងកាបូបហ្នឹងនៅផ្ទះមានតែប៉ុណ្្នឹងអ្នកមិនដឹងថាលុយបាត់ទៅណាលុយខ្ញុំទុកក្នុងកាបូបនេះចៅឯណាដែលដឹងថាខ្ញុំនេះទុកលុយក្នុងកាបូបហ្នឹងអាពុតអញចាំនិយាយមកថាអញជាអ្នកលុយលុយរបស់យើងអត់ទេម៉ែខ្ញុំអត់ដឹងទេម៉ែ ទោះបីម៉ែទុកលុយនៅកន្លែងណាក៏ដោយក៏ខ្ញុំនេះក៏អត់ដឹងដែរម៉ែយើងស្អប់ណាស់អាមនុស្សមានដៃមានជើងក្នុងផ្ទះពួកយើងមិនដែលមានប្រវត្តិណាធ្វើចោលម្ដងទេចោលមិនចោលស្អីទៀតបើឥឡូវនេះវាលួចអស់ហើយណាសុំបីតលុយរេក៏វាមិនទុកឲ្យទៀតអាពុតឯងលួចលុយមែនទេឯងសារភាពមក ថាឯងនេះជាអ្នកលួចលុយមកឯងអត់ទេពុកខ្ញុំខ្ញុំពិតជាអត់ដឹងមែនណាពុកខ្ញុំអត់បានលួចលុយម៉ែទេពុកទោះបីជាពុកវាយខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំនេះក៏មិនបានលួចលុយម៉ែទេពុកឯងលួចលុយហើយនៅមករឿងទៀតហ៎អូនឯងនៅរឿងដល់ណាទៀតបើល្ងាចបាញ់អូនឯងវាមិននៅផ្ទះវាទៅបនគេបាត់ហើយអ្នកដែលនៅផ្ទះគឺមានតែឯងទេនៅហ៊ានមិនឆ្លើយទៀតហ៎ថាខ្លួនជាអ្នកលួចទៀតយើងស្អប់ចោលខ្លាំងណាស់ ចោលតែវាលួចហើយវាមិនដែលសារភាពថាវាចោលទេឯងរៀនពីណាពុតចឹងតើបានជិះលងដល់ឋានហ្នឹងរៀនមិនកើតឯងគិតថាធ្វើចោលវាល្អខ្លាំងហ៎អត់ទេពុកខ្ញុំស្បាត់ក្បាលណាពុកខ្ញុំអត់បានលួចលុយនោះទេពុកមិនបាច់ស្បាត់ទេពុកវាពុកវាឯងមើលចាស់មាត់របស់វានេះរឹងណាស់វាមិនព្រមឆ្លើយនោះទេអាកូនចង្រៃកើតមកហើយបំផ្លាញម៉ែឪរកស៊ីមិនទៅមុខទៀត ខាត់ដើមខាត់ចុងអស់មកធំឡើងគាត់ធ្វើអីមិនបានឥឡូវនេះឥឡូវនេះចង់មកបំផ្លាញម៉ែឪម្ដងទៀតអាកូនអណ្ដរធានយប់នេះឯងចេញទៅដីក្រៅផ្ទះឲ្យដឹងថាលួចហើយលទ្ធផលគឺវាអញ្ចឹងម៉ែម៉ែកុំធ្វើអញ្ចឹងអីណាម៉ែឯងចេញទៅទៅក្រៅផ្ទះឯងនេះនាំមកយើងចង្រៃសួយតាំងពីឯងមិនទាន់កើត កើតមកហើយនៅមិនទាន់អស់រឿងសយទៀតទៅពោកពោកកុំធ្វើចេះណាពោកឯងចាប់ទៅចាប់ទៅរកកន្លែងទៅ ở bên cô một tấm thời cho nó cô cô cô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 ត់គ្នាយើងតិចមកឲ្យកូនចូលផងពុកម៉ែខ្ញុំល្ងាណាឲ្យខ្ញុំចូលផ្ទះផងពុកម៉ែពុកម៉ែ they go to their own anh đã thiêu vô bốc mày bốc anh đã thiêu vô nhưng xong vò đã bốc mày nhưng là nghĩa nè nhưng mà ban dựng lời thật áo đúng tệ สมหมายบางทีอายุโจเสียพอยิ้มลึกนี้สมหมายยิ้มลึกนี้ <laughs> Bà kia trong châu hôn mà Thank ឃើញណាយើងជប់មែនតែក៏មានស្ដាប់ធ្នាប់ដែរណានៅកន្លែងនេះមនុស្សច្រើនប្រយ័ត្នពាដាដល់ម៉ែឪយើងណាអីក៏លយមែននេះតាំងបញ្ចូលម៉ងសិលធម៌មកត្រង់ចេះដឹងសបើហ្មងណែថ្ងៃយើងគិតទៅណាអត់យើងគិតថាចង់ឈៀមមួយម៉ោងមួយម៉ោងទៅតែសម្លេងអើយចាំមើលស្ថានភាពវាសិនព្រោះយើងខ្លាចមានអ្នកវិការជាពិសេសអ្នកជិតខាងយើងអត់បានទេឥឡូវ យើងចង់និយាយអីធ្វើអីប្រភពម៉ៃបានបានទាំងអស់នេះ កូនមានរឿងអីកូន laptop ពុកពុក laptop ខ្ញុំបាត់ហើយបាត់ហើយណាគេចេញចូលបន្ទប់ខ្ញុំថ្ងៃមិញខ្ញុំຕົកវាពេលថ្ងៃយប់ឡើងបាត់វាមិនចឹកដែរឈប់សិនកូនឈប់សិនពុកនិងម៉ែមិនដែលប៉ះរបស់កូនទេហើយម៉ែនេះកូនមិនចូលក្នុងបន្ទប់ឯងប្រទេសប្រដាស់ដែរបាត់ទៀតហើយលើកនេះរកមកចោលឲ្យឃើញម្ដង លើកមុនបាត់លុយលើកនេះបាត់កុំព្យូទ័រវិញមួយទឹកបាត់ដល់ទៅ2ដងបើចុះក្រៅផ្ទះវិញវាមិនដែលដឹងរឿងច្រើនដល់ថ្នាក់នេះទេរបស់ទុកដាក់នៅកន្លែងវាដឹងទាំងអស់ពួកវាហៅពុតមកឲ្យខ្ញុំខ្ញុំថាគ្មាននរណាយកក្រៅវិវានោះទេឆាប់ហៅវាមកឲ្យខ្ញុំខ្ញុំគិតថាគ្មាននរណាក្រៅវិវាទេអពុតអពុតអពុតអាយមកណា ឯងឆាប់មកណាមកចិត្តយើងកុំជិះតើបងអូនឯងឯងជាអ្នកលួចមែនទេគឺគឺខ្ញុំមិនដឹងទេពុកខ្ញុំអត់បានចូលទៅក្នុងបន្ទប់កលទេសូម្បីតែស្បែកជើងក៏ខ្ញុំមិនហ៊ានពាក់ដែរពុកយាយកុហកលួចឯងថាលួចទៀតរបស់ហ្នឹងអ្នកចង់ប្រើខ្ញុំឲ្យបងឯងឯងឲ្យពុកតែខ្ញុំហ៎ដោយសារបងឯងច្នៃបើលួចវាយកទៅប្រើទៅឲ្យឆាតដឹងអញ្ចឹងហ៎ មុតមើលទៅនិស័យរបស់ឯងគឺមិនកើតទេកើតពីមុនកើតនោះពួកសោយម្ដងហើយដល់ពេលកើតមកហើយមុខរបររបស់ពួកឯងនេះស្ទើរតែដួលរលំរកតែបាយហូបសឹងតែមិនបានដល់ពេលឯងធំដល់ប៉ុណ្នេះឯងនៅបំផ្លាញអ្នកផ្ទះទៀតឯងនេះខ្លាចម៉ែឪរបស់ឯងនឹងរីចម្រើនឬយ៉ាងម៉េចហាអាកូនយ៉ាងไรចាំតែលួចចាំតែបំផ្លាញតាំងពីកាត់រហូតមកដល់ពេលនេះឯង មិនដែលរកស្អីចូលផ្ទះសំបីតែបន្តិចក្រៅពីរឿងក្តៅកាហាយអាកូនដល់ធានយើងធ្លាប់រៀនឲ្យវាគ្រប់សពដល់យ៉ាងគឺព្រោះតែឯងយើងស្អប់ឯងណាមកដល់ពេលនេះព្រោះតែឯងធ្វើអ្នកផ្ទះហិនហត់ដល់ពេលណាទៀតណាអាកូនចង្រៃខ្ញុំនិយាយមិនក៏ពុកម៉ែក៏មិនជឿខ្ញុំដែរចឹងពុកវាយខ្ញុំមកខ្ញុំមិនដឹងថាមានអីដើម្បីមកបញ្ជាក់ពុកម៉ែទេ ដល់អ្នកទាំងពីរស្អប់ខ្ញុំវាយខ្ញុំមកខ្ញុំក៏អត់ទៅណាដែរឯងមិនឆ្លើយនឹងយើងទេឯងឌឺទេមើលយើងវាយឯងម្ដងទៅមកជាមួយម៉ែអើយវានេះចម្រើនសោះមានតែរឿងសួយវាយទៅអើវាវាយវាខ្លាំងខ្លាំងទៅថ្ងៃមុនវាលុចលុចម្ដងហើយវានៅមិនអស់ចិត្តទៀត គិតទៅបើដឹងថាធំឡើងឯងជិះដល់នេះណាចេញឯងមកទេយើងសុកចិត្តបោះឈាមម្ដងនេះចោល ស្រឡាញ់ខ្ញុំកុំអីដែរតែខ្ញុំមិនយល់រឿងមួយហេតុអីក៏ពុកម៉ែស្អប់ខ្ញុំរត់ត្រាក់នេះតែខ្ញុំបានធ្វើអីខុសទៅបានជាអ្នកនឹងពេលស្អប់ខ្ញុំទៅតូចមកម្លេះ បីខ្ញុំមិនបានធ្វើអីខុសក៏ដោយក៏អ្នកទាំងពីរមានតែភាពស្អប់ចំពោះខ្ញុំមិនដែលហៅខ្ញុំថាកូនមាត់នោះឡើយខ្ញុំមិនដឹងថាមានរឿងអីកើតឡើងមុនពេលដែលខ្ញុំកើតនោះទេ គុកតែតែស្អប់ខ្ញុំហើយជេរខ្ញុំថាជាកូនអន្តរាធានរហូតតើខ្ញុំបានធ្វើអីខុសទៅខ្ញុំមិនយល់ហេតុអីពុកម៉ែមានតែភាពស្អប់ចំពោះខ្ញុំគ្មានភាពស្រឡាញ់តោះអញ្ចឹង Yeah. Simla Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ Work នៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រាយញ៉ាំ Work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 រឿងនេះវាបានកើតឡើងយូរនៅតែតែព្រឹកមិញនេះទេបងបងធីបងបញ្ញាប់មកបន្តណាបងរឿងនេះពួកខ្ញុំដោះស្រាយអត់ចេញទេបងបងមានតែបងលើបងហើយណាបងបងធីយើងដឹងហើយយើងនឹងទៅដល់ឥឡូវនេះចាំបន្តិចយើងទៅដល់ ពុកមានរឿយហ្នឹងមិនក៏ចេញទាំងប្រញាប់បែបនេះតិចលោមានរឿយកាត់ឡើងមិនល្អនៅពេល ដឹកតំណែងទៅវិញទៅមកទៅតែមិនគួរមានរឿងអញ្ចឹងទេព្រោះអ្នកទាំងអស់នោះសុទ្ធតែមានជំនាញមិនក៏បណ្ដាលឲ្យមានរឿងមិនល្អបែបនេះកើតឡើងទៅ ពុកឯងមានបញ្ហាឆ្លោះទាស់តែងជាមួយឯងមិនទាន់បានប្រមាណផងអាភាពចង្រៃអន្តបាតនៅក្នុងខ្លួនរបស់ឯងនេះក៏លេចចេញមកដែរឯងមិនដែលបើកភ្នែកជួយមើលការងារផ្ទះទេដឹងតែពីរៀនពេលដែលមានរឿងម្ដងម្ដងនៅស្ងៀមជួយអីក៏ជួយមិនកើតជួយបាត់តការងារស្រាលស្រាលគ្មានគ្មានកំណត់អីសោះរៀនក៏រៀនមិនកើតរៀនអស់តែលុយ រៀនទៅមុខមិនរួចម៉ែខ្ញុំសុំតន់ដែលខ្ញុំជួយការងារពុកមិនបានច្រើនមកដល់ពេលនេះបាទខ្ញុំដឹងថាខ្ញុំអត់បានការបើថ្ងៃមុខខ្ញុំរៀនមិនកើតខ្ញុំនឹងឈប់រៀនហើយនឹងមកជួយការងារពុកដើម្បីឲ្យពុកបានស្រួលជាងនេះណាម៉ែអត់បានការអីសោះមានប្រយោជន៍ដល់អញ្ចឹងយើងមិនដឹងជាថាអីឲ្យឯងកើតទេនេះឯងណា ឯងកើតមកមានតែបញ្ហាអស់ពីបញ្ហាមួយចូលបញ្ហាមួយអាងឡាងចាំឈប់រៀនជួយការងារពុកពេលដែលឯងនិយាយពាក្យនេះម្ដងម្ដងយើងយើងចង់តែកិច្ចមុខមិនចង់ឃើញមុខឯងទេរាល់ថ្ងៃនេះព្រោះថាពេលដែលឃើញមុខឯងហើយច្បាស់ជាមានរឿងកើតឡើងមិនខានទេអញ្ចឹងតើបានជាពុកឯងស្អប់ព្រោះតែឯងនេះនាំតែរឿងចង្រៃចូលផ្ទះមានតែបញ្ហា ដល់យប់ឈឺក្បាលណាស់កូននេះតើណាមកណាមិនដាច់ចេះទេប្រាប់សោះទុកឲ្យអ្នកផ្ទះនេះភ័យឆ្លេឆ្លាវាមិនដឹងថាម៉ែវានេះបារម្ភប៉ុណ្ណាទេអី ពេលកញ្ញាញឲ្យកន្លះគីឡូមកហើយមានប្រកបអាលួយអាលួយក្នុងនឹងអត់នេះជីងថ្លឹងឲ្យគ្រប់ណាខ្ញុំមិនដែលលក់ស្ពៃអាលួយទេមិនទិញខុសកន្លែងទេអីអើមើលថែមម្ទេសហើយស្លឹកខ្ទឹមឲ្យបន្តិចផងចាអាឡូជំរាបសួរខ្ញុំមកទីបងទៅជាចាចាខ្ញុំប្រពន្ធគាត់ ណារ៉ុយសួយអញទាំងព្រឹកហ្មងជប់លៀងអាកុលញ៉ៃសេបាម្នាក់ទៀតហើយយកទៅច្រើនកាលណាមិនដែលចេះខុសធ្វើជាប្រុសមានសង្សារមិនស្ទៀវអឺយកបានចេះយកអីណាមួយយើងមានលុយហើយមានទូរស័ព្ទល្អប្រើទៀតម៉ូតូដូរគ្រប់សេរីម៉ែឪក៏ស្រឡាញ់យើងទៀតអញ្ចឹងដូចតែយប់មិញចឹងយើងគ្រាន់តែកុហកបានតិចសោះក៏មានអីផងហ្នឹងតាំងព្រឹកមកដល់ឥឡូវអត់ទាន់ចូលទេផង ទៅខ្វល់អីទៅផឹកស៊ីទៅហេតុតែគេចង់បានអីក៏បានតាន់ចិត្តទាំងអស់កើតមកស្រួលស្រួលអញ្ចឹងបានគេហៅថាសំឡាងមែនអាបូណាអត់ដូចពួកយើងសោះអារឿងម៉ូតូរឿងអីហ្នឹងម៉ែឲ្យយើងទៅតែបខំគាត់បើគាត់ទិញឲ្យវិញអូខ្ញុំនិយាយចឹងទេហឹកយប់នេះដាក់អីសបង ផាធីអាកោវាញ៉ាំបានស្រីថ្មីមួយទៀតហើយវាកាលមកយកសម្រស់មកតាមស្រីតាមតោងវារហូតហ្មងអឺមានអីទៅពិបាករឿងយ៉ាងយ៉ាងយើងចង់បានបានក៏បានដែរសម្បត្តិធំសង្សារមួយថ្ងៃទៅពីរថ្ងៃហ្នឹងបាយឯងយកមួយទៀតទៅ មានអីទៅពិបាកណោះមិនដូចទៅហមឯពេជ្រទេវើយចង់អួតម៉ែពូម៉ាក់ដឹងហើយថាឯហ្នឹងវាលយ គេមានសំណាងចឹងហើយទាំងម៉ែឪស្រឡាញ់វាទៀត វាចង់បានទេបានហ្នឹងវាហ្នឹងឯងកូនសំណប់ខុសពីបងវាអត់សំណានេះវាសោះអើយបានហើយខ្ញុំញ៉ៃម៉ងផឹកស៊ីអស់អារម្មណ៍លើហើយយើងចង់លើឈ្មោះបងយើងហ៎តោះ 有些部门。 កលនោះណាខ្ញុំតែតកូនហើយតែតទៅមិនបានសោះអញខំខំប្រឹងនិយាយពេកសម្រាប់ទៅណាខ្ញុំចង់ជួបកលអញទេតកូនយើងម្ដងទៀតណាខ្ញុំព្យាយាមតែទៅច្រើនដងហើយតែនៅតែតកទៅមិនបាន ឯងយើងគិតខំលើកូនយើងឯណាឯង ខ្ញុំគិតរួចហើយខ្ញុំមិនដែលខឹងហើយស្អប់ពុកម៉ែទេទោះបីជាពុកម៉ែមិនបានស្រឡាញ់ខ្ញុំដូចជាប្អូនកលក៏ដោយក៏ខ្ញុំនៅគោរពដឹងគុណចំពោះអ្នកទាំងពីរគ្មានថ្ងៃភ្លេចកូននឹងទៅបួសសងគុណអ្នកទាំងពីរនៅពេលដែលពុកជាវិញម៉ែ ថាមិនពុតឯងចង់បួសសងគុណពុកនឹងម៉ែតែយើងនឹងពីរនាក់មិនដែលធ្វើល្អជាមួយកូនម្ដងណាមិនថាក្តីស្រឡាញ់នឹងភាពគុតគុំហើយមិនដែលសុំពុកម៉ែម្ដងណាឡើយ ឥឡូវចង់តពុះសងគុណពុកម៉ែទៀតទាំងពុកហើយនឹងម៉ែមិនដែលធ្លាប់រំពឹង ថាលឺពាក្យនេះចេញពីមាត់កូនទេដល់ពេលពុកឈឺគឺមានកូនជាអ្នកមើលថែពុកទៀតពុកស្ដាយក្រោយណាស់ នេះឲ្យភាពស្អប់និងភាពស្រឡាញ់ដោយរំអៀងនិងភាពវិនិច្ឆ័យនិងភាពចង្រៃចុងក្រោយបែរជាកូនជាអ្នកដឹងគុណពុកម៉ែទៅវិញឲ្យពុកសុំទោសផងណាកូនណា ភាពកក់ក្ដៅម៉ែស្ដាយក្រោយណាម៉ែស្ដាយក្រោយដែលម៉ែនេះមិនបានស្រឡាញ់ឯងដោយកលហើយពេលនេះពេលនេះម៉ែដឹងហើយថាកូនណាដែលស្រឡាញ់ពុកដូចម៉ែនេះពិតប្រកបនោះ ពុកខំឲ្យកូនចាប់ពីពេលនេះទៅពុកនឹងម៉ែឯងសន្យាថានឹងល្អជាមួយកូនហើយពុកសុំទោសផងណាកូនណា មកនៅភាពមិនល្អចុងក្រោយយើងអាចនឹងស្ដាយក្រោយមានវិបដិសារីព្រោះកិតខុសកុំស្រឡាញ់ដោយភាពលំអៀងទោះបីជាឆ្លងកាត់ស្ថានភាពបែបណារឿងរ៉ាវយ៉ាងណាក៏ដោយកុំយករឿងទាំងនោះមកធ្វើជាភាពស្អប់ធ្វើឲ្យខ្លួនឯងស្ដាយក្រោយចំពោះទង្វើកន្លងមក